But she boy with that bro. Hey, hey. Me មនុស្សជីច្រើនធ្វើខ្ញុំវិលវល់ទៅពេលនៅក្បែរខ្ញុំចិត្តខ្ញុំស្ទើរពុនធ្វើខ្លួនអស់ចាអ្នកដឹកទេងប់ពុលបានពុំពួកសង្គមតែខ្លួនរੂជ្រត់នៅគ្រប់ស្រុកភូមិគឺមិនដូចតែ គ្នា តែខ្លួនបង្អួតគ្នាស្អាតតែមួយគ្រីលយឆាយតាម គេដល់មិនដឹងពីវេទនាធ្វើចរិត អ្នកផ្សារអួតទូរស័ព្ទខ្សែកងជ័យពីអង្គការហេទិញរបស់ brand brand មកបង្អួតមិត្តភ័ក្តិនៅផ្ទះគ្មានអង្ករសុំបងប្អូនជុំពាក់លូកគោលូករបីដុំម៉ូតូតាមវេឪពុកម្ដាយគ្មានផ្ទះរស់នៅរដូវធ្លាក់មួយឆ្នាំទៅមួយឆ្នាំចិញ្ចឹមទៅភាពហឺហាដីស្រែដីជុំកាចាត់ទៅផុតឯកសារបំមិនរលឹកទៅវិញនេះប្រកាសជាខ្សែសងខាអស់ដីអស់ ណាស់នឹងហើយមិនព្រមនឹងធំនឹងតែសបាយស៊ីចាក់តាមចិត្តរលឹកដូចជាក្រមាកញ្ឆាហឹងសាររំកាច់កន្លែងណាពូនបានលេងកាប់ចាក់បងតូនបងតុងគុំនឹងគុំគូនអេពូលេងនឹងចាក់នឹងជន់អត់គ្រឹបគូកំហុសបាក់ខ្លួនតាក់ខ្ញុំកៅខ្ញុំអាចព្រៃចាញ់ចម្រុះដៃហុកទឹកនេះគឺកូនជោគកុំជួយយកប៉ុណ្ណោះហើយដៃមិនកាន់ក៏សិនទ្រុសាឲ្យចម្រើនវាយប្រុសហ៎ឈ្មោះបងមិនដាក់ប្រុសអេអេពីបាត់ទាំងមានមនុស្សជីច្រើនធ្វើខ្ញុំវិលវល់ទៅពេលនៅក្បែរខ្ញុំចិត្តខ្ញុំស្ទើរពុតធ្វើខ្លួន ងប់ពលបានពុំពួកសង្គមតែងខ្លួនរួចជ្រុលនៅគ្រប់ស្រុកភូមិគឺមិនដូចតែ គ្នា តែងខ្លួនបង្អួតគ្នាស្អាតតែមួយគ្រីលយឆាយតាមគេដល់មិនដឹងពីវេទនាធ្វើចរិតអ្នកមានចាស់សម្ដែងមុខម៉ាក់ខ្លួនជាអ្នកក្រសោះធ្វើជាកូនអ្នកផ្សារអួតទូរស័ព្ទខ្សែកងខ្ចីពីអង្គការហេ ទិញរបស់ brand brand មកបង្អួតមិត្តភ័ក្ដិនៅផ្ទះគ្មានអង្ករសុំបងប្អូនជុំពាក់លូកគោលូករបីដុំម៉ូតូតាមវេឪពុកម្ដាយគ្មានផ្ទះរស់នៅរដោធ្លាក់មួយឆ្នាំទៅមួយឆ្នាំចិញ្ចឹមទៅភាពហឺហាដីស្រែដីជុំកាចាត់ទៅពុកឯកសារបំមិនរលឹកទៅវិញនេះប្រកាសជាខ្សែសង្ខាអស់ដីអស់ផ្ទះអស់ ណាស់នឹងហើយមិនព្រមនឹងធំនឹងតែសបាយស៊ីចាក់តាមចិត្តរលឹកដូចសុខជាម៉ាកាន់ឆាហឹងសាររកកន្លែងណាពូនបានលេងកាប់ចាក់បងតូនបងធំគុំនឹងគុំគូនអេពូលេងនឹងចាប់នឹងជន់អត់ត្រឹមគូកំហុសគាត់ខ្លួនតាធាក់ក្នុងកៅក្នុងអត់ព្រៃចាញ់ចម្រុះដៃហុកទឹកត្រីគូកូនជោគគុំជួយយកប៉ុណ្ណោះហើយដៃមិនកាន់កូនសាំគ្រូសាឲ្យឬចម្រើនមកអាយប្រហ៎